អាយហ៊ុនមួយអ្នកនេះមួយអាមួយអូខេ1 2 3 4នៅសាមកោទៀត ចិត្តចិត្តគ្នាតិចចិត្តចិត្តគ្នាតិចតែយើងមានទីតាំងយើងមិនរងយើងបោះមានវីដេអូវីដេអូលោកហៅចង់ប្រើទៅសងអត់ឡាយអូមានន័យថាយើងបោះយើងបោះទៅចឹងណាខាងប្រុសបោះឲ្យខាងស្រីបន្ទាប់មកខាងស្រីបោះឲ្យខាងប្រុសវិញប៉ុន្តែយើងពលាតឆ្ងាយទៅឆ្ងាយទៅណារហូតទៅសងតែម្នាក់ដែលឈ្នះមិនទេចាញ់គេអូខេអញ្ចឹងឥឡូវ นะเอาเลี้ยงยืมจากแกมาเลี้ยงกันไหนได้นะโอเคต่างแล้วยืมมาเลี้ยงกันไหนได้ไหมเอามาจะกู้ชมจะกู้จำมึงไอ้แกว่าตุ้งแม่จะเลี้ยงงานจักโกงอย่างเงี้ยแบบไอ้แกขอมาแค่ไหนครับ បងតែចាស់ណាចាស់ចាស់បងនេះចាស់នេះនេះនេះមកចាស់ចាស់មកមកណៃមកចាស់បងលោកលោកលោកបងមិនឯចាស់ទេបងមិនឯចាស់ទេធ្វើอะไรហ៊ុនវិញឯហ៊ុនឯហ៊ុនចាស់បង ប្រមោះហើយទៅសុំកានតែមានចាប់ផងណាអត់ទៅចាប់ហើយណាចាប់ពីបាទក្រាចាប់ពីហើយមួយអូចៃចាប់ហ្មងហ្នឹងគឺថាថ្មីចៃហ្មងហ្នឹងបាទអូខេតែឥឡូវពួកយើងមានពងមួយខំស្ងៀមណាហើយណាយោណាថ្ងៃនេះ ប្រមាណឆ្នាំនេះអត់អីទេអាបុផាខាងតិចតោះអូខេឥឡូវយើងត្រៀមអស់គ្នាមានពងនឹងបាយយកគ្នាណាបាទចាំមើលយើងមើលគូណាបកាយចាប់ពងនេះគេណាអូខេអញ្ចឹងឥឡូវបងប្រាប់1 2 3បោះគាត់មកទៀតយើងខ້ອຍមកទាហានមកទាហានហើយបានខាងបងបោះឲ្យខាងស្រីវិញបន្តមកទៀតហើយយើងខ້ອຍមកទាហានទៀតខាងស្រីបោះឲ្យខាងបងណា អូខេអញ្ចឹងបងប្រាប់ណា1 2 3ចាប់ដើមអូខេថយអ៊ំតិចជ្រុំជួយមើលមើលអូខេអើយើងមិនលឿនហាមរំកាយចាប់ពងណាអូខេអើ1 2 3ចាប់ដើមអើថយរហៀនថយខាងខាងស្អីហ្នឹង ខេអូខេណាអូសើអ្នកប្រកែប្រកែចាប់ប្រកបគ្នាណាពីមានមកណាបាទបាទអអូខេ1 2 3អូអូញ៉ៃអាចាញ់មួយចាញ់មួយនេះចាញ់មួយទៅខាងព្រោះប្រកែចាប់ពងវិញអូញ៉ៃមកជុំជុំនេះអត់សាច់សាច់នេះ ok mũi cái bay oh con bay tích chặt cho bằng tay đi bằng tay tay thì không ăn biết tay á cùng ăn tay không ăn ôi ok tập tập ok mũi cái Tôi của buồn ai tôi Buồn ai tôi qua khô khô Ok Em trai mua đi Lấy sai coi đi Chung Sao lạc mình về nhé nè Nè từng điên mình lên nó Ok Lấy Mùi Bi Bắt Ôi មួយអើយហ្នឹងហើយណែថៃអត់សូវប្រកាយចេះអត់ចេះចាប់ទេណែហ្នឹងហើយតោះហើយមានទៀតតោះហេអូយគប់ហេចូលចូលហិបស្នាយនេះស្នាយ យេបងបងឯងនៅដែរនៅលីវដែរស៊ីកងដែរអូហើយបកកែអូនណាអូខេតោះ1 2អូពូនេះអស់ហើយនឹងមានទៀតជ្រុំជួយស្មើគ្នាណាអឺនេះតោះតោះខេនេះតោះ1 2 មែនតើមកបកែចាក់ពងនោះណាចោចចោតាតាអូយពេបាយអឺអ่ะមកមកតាតាថយណាថយណាហេថយឲ្យណាបាទអេអ្នកកម្មការយើងថាយកអត់តន់ថយស្មាត់ស្មាត់គ្នា mười mười bay ờ, này sau này chuẩn bị chà bông này để tiếp để tiếp để tiếp này thôi để tiếp này tắt <laughs> ta ok mười mười ចូលនេះបកាយចាប់ពងហើយអើយអ្នកឯចាប់ពងបុកហាថ្ងៃហ្នឹងមែនតោះចាំមកយករង្វាន់មកយករង្វាន់អូខេ អូហ្គេមនេះគឺហ្គេមអឺល្បែងរួមតំណាងតែអីវាក៏មិនដែរគ្នាអង្គបាយបាយលុយនឹងអពុកចាក់ចែកគ្នាផង